អរុនសួស្តីព្រឹកនេះងើបតែព្រឹកតែហ្មងមកហាត់ប្រាននៅមាត់សមុទ្របាទព្រឹកព្រលឹមថ្ងៃនេះទឹកសមុទ្រឡើងខ្លាំងឡើងមកចង់ចិត្តដល់ផ្លូវដើរឡោកខ្លាំងហ្នឹង ហាត់ប្រាណបន្តិចព្រឹកព្រឹក ទឹកទៀតដល់ដល់ផ្លូវផ្លូវបែកអស់នេះណាកន្លែងតំបន់ទេសចរនេះនៅខេត្តរយងនៅភូមិបស្រែ ទូកនេសាទគេចូលមកវិញគេចូលពីព្រឹកអញ្ចឹងទៅមានទូកខ្លះគេចូលពីព្រឹកព្រឹកអញ្ចឹងណាទូកគេទៅរកគេទៅរកមឹកបាទនេះបកគោលសសនេះកន្លែងផ្លូវទូកគេគឺចោទូកសម្រាប់ចេញទូកតាមប្រឡោះអញ្ចឹងទៅវាបើមិនតាមប្រឡោះវាអញ្ចឹងកន្លែងខាងខាងបកគោលនេះវាទឹកវារាក់ហើយប្រឡោះនៅមុខអត់ កន្លោះគេខ្ញុំចូលទូកនេះកន្លែងតំបន់ទីចរគេព្រឹកព្រឹកទៅមិនមនុស្សបានបាទយ៉ាងពីថ្ងៃទៅដល់យប់ម៉ោង8ម៉ោង9មនុស្សពេញហើយបើជាពិសេសថ្ងៃសៅរ៍អាទិត្យវិញពេញទាំងអស់ហ្នឹងហើយខាងក្រោមនោះខាងក្រោមនោះមានកន្លែងអីកន្លែងជំនួយម្ហូបអាហារគឺ វាញឹកញឹកខ្ញុំអត់ស្ដារមកអង្គុយលេងចិត្តកន្លែងខ្ញុំនៅដល់ប្រហែលជា300ម៉ែត្រចេញមកមិនផ្ទះថ្ងៃនេះទឹកឡើងធំពីព្រឹកធម្មតាវាឡើងមិនទៅធម្មតានេះកន្លែងហ្នឹងសិតតែដីសិតតែខ្សាច់មើលឃើញខ្សាច់ដល់គោទី2បកគោសសទី2មើលឃើញខ្សាច់ នៅពីព្រឹកដើរដូចថាយើងដើរហាត់ប្រាណតិចតួចទៅដើរលេងជន់ដល់ម៉ោងទៅធ្វើការលោកខ្លាំងណាស់ផ្ទះមកដល់លើស្មើនេះម៉ោង6កន្លះ តាំងពីម៉ោង5ធ្វើនេះធ្វើនេះនៅមុខមុខផ្ទះទួតថ្ងៃរះល្អ នេះកន្លែងប្រគួនជាទុំធ្វើមិនទាន់ហើយ